អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះអឺយើងនិយាយទៅថ្ងៃទី30ខែ10ហើយម៉ោង2ដល់ពេលថ្ងៃហ្នឹងហើយហើយបើយើងមើលមកការ server សន្តិភាពនេះវិញគឺពេលបច្ចុប្បន្នគឺយើងអាចចេញចូលបានតាមធម្មតាហើយខ្ញុំអាច return hero អ្នកទាំងអស់ឲ្យមើលបានណាអឺយើង មិនទាន់ដឹងថាហេតុអីក៏វាអាចចូលវិញបានទេអ្នក attach server គាត់ដេកឬក៏គាត់មានយើងហៅថាអឺ គាត់ត្រូវការលំហែកាយកាយឬលំហែខួរគាត់នៅពេលដែលគេគាត់ដែល tight server រៀងហត់ពេកអញ្ចឹងណាហើយគាត់សម្រាកទៅគាត់រកពេលលំហែពេលចុងសប្តាហ៍បានគាត់ដែរអញ្ចឹងវាធ្វើឲ្យ player ជាយើង មានឱកាសក្នុងការលេងបានមកវិញអូខេហើយរហូតដល់ដល់ពេលបច្ចុប្បន្ននេះយើងមិនដឹងថាអ្នកណាជាអ្នក tight server ទេប៉ុន្តែគាត់ថាព័ត៌មានពីមួយទៅមួយវាចេះតែមានមករហូតអញ្ចឹងណាហើយយើងក៏មិនដឹងច្បាស់ហើយយើងក៏មិនហ៊ានបញ្ចេញ ភាសាខ្លាយគេដល់ពេលដែលយើងនិយាយចេញទៅជួនកាលវាខុសវាធ្វើឲ្យគេនោះខឹងយើងហ្នឹងហើយអឺតាមពិត attach server បើយើងនិយាយឲ្យចំតែម្ដងទៅមនុស្សណាព្រោះតែគាត់ attach server ហ្នឹងបានប្រយោជន៍ទៅលើគាត់បានគាត់អង្គុយធ្វើមិនគាត់គោគេមកឲ្យលេងទេមនុស្សដែលបានប្រយោជន៍ពីអឺអ្នកដែលអត់លេង CX នេះណាហ្នឹងអ្នកដែលអត់លេងដល់ពេលដែលគាត់ attach បានប្រយោជន៍ពីការ attach ហ្នឹងបានគាត់ធ្វើមែនទេហ្នឹងហើយ ហើយអ្នកទាំងអស់គ្នាអាចពិចារណាមើលខ្លួនឯងហើយខ្ញុំមិនថាអ្នកណាឬក៏អ្នកណីទេព្រោះអឺហេតុអីក៏ខ្ញុំហ៊ានថាអ្នកដែលថៃនឹងក៏មានប្រយោជន៍ពីអឺការកោនេះដោយសារបើសិនជាករណីដោយអ្វីដែលអ្នកទាំងអស់គ្នាឆ្លោះនេះពីពេលមុនថាអូខេអ្នករ៉ូស៊ីមួយចំនួនគាត់ខំគ្នាកាច់ចុកកាច់ឡើងអញ្ចឹងណាហើយគាត់ធ្វើការថៃ server ដើម្បីអត់ទាំងអស់គ្នាខ្ញុំមិនជឿទេព្រោះនេះឆ្នាំងបាយរបស់ពួកគាត់ចឹងបើគាត់ធ្វើការថៃ server អញ្ចឹងទាំងគាត់ ទាំងគេគឺអត់ទាំងអស់គ្នាអញ្ចឹងខ្ញុំអត់ជឿបែបហ្នឹងទេប៉ុន្តែបើសិនជាករណីអូខេដាក់តាក់ជើងណាតកោកន្លែងសອບគេលក់អាហ្នឹងប្រហែលជាអាចពីរអ្នកលក់ទល់អ្នកលក់កាត់គោគ្នាហ្នឹងហើយប៉ុន្តែចំពោះករណី Touch Server នេះមួយ100%មិនមែនជាអ្នកដែរគាត់ ជាអ្នករ៉ូស៊ីនៅក្នុង server CX នេះទេហ្នឹងហើយហើយ យើងអត់ទាន់ឃើញចំណាត់ការរបស់ GM ដែលគាត់គិតថាអូខេចាត់ចំណាត់ការមកជាមួយអ្នក Thai server នេះទេហើយម្យ៉ាងទៀតសុំតិចទៅតេតងតអ្នកដែលគាត់ឆាតមកសួរខ្ញុំណាអ្នកទាំងអស់គ្នាចាំមកថាចេះបើអ្នកទាំងអស់គ្នាចូលអត់រួចខ្ញុំក៏ចូលមិនរួចដែរខ្ញុំខានលេង2 3ថ្ងៃហើយចេះដោយសារខ្ញុំចូល server អត់រួចហើយខ្ញុំក៏ខ្ជិលចូលដោយសារវាយកាំងវាយកាំងចូលរួចចឹងណាហើយសូម្បីតែ page GM នឹងដបងដបងឃើញអីគេ server maintenance back ស្ពតមែនតើ back ឥឡូវគាត់លេងគាត់លេងដាក់ back ហើយប្រហែល back ហើយនៅជាប់រួចទៀតហ្នឹងហើយអា back ហើយនៅជាប់រួចទៀតហើយក៏មានអ្នកខ្លាគាត់ថាអូខេគោស្រួលគាត់គាត់គោវិញអញ្ចឹងខ្ញុំក៏ដឹងថាគាត់តគោខាងណាដែរហ្នឹងហើយខ្ញុំឃើញគាត់ខមមិនក្នុងក្រុម J2 ណាហ្នឹងហើយនគរសន្តិភាពអ្នកទាំងអស់គ្នាអាចព្យាយាមមើលព័ត៌មានមួយចំនួននៅក្នុងនគរសន្តិភាពហើយតាក់ទងទៅនឹង channel YouTube ខ្ញុំហើយមុនខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាថាអូខេ អ្នកទាំងអស់នេះជួយ comment មកខ្ញុំនឹងធ្វើការ review comment អ្នកទាំងអស់នេះអញ្ចឹងឥឡូវយើងទៅមើលអ្នកដែលគាត់ comment នៅក្នុង YouTube ខ្ញុំទាំងអស់គ្នាណាតោះអូខេនេះគឺជាវីដេអូដែលខ្ញុំបានធ្វើហើយខ្ញុំបានប្រាប់នៅក្នុងវីដេអូនេះដែរសូមអ្នកទាំងអស់នេះទៅការ re comment ចំពោះ server ដែល វានៅតែមានការ error មួយនេះអញ្ចឹងយើងអាចមើលបានណាសบายសុទ្ធសិត app menu infrastructure ខ្ញុំអត់ ចេះអានពាក្យនេះដែរខ្ញុំចេះបកទេព្រោះខ្ញុំក៏មិនជាអ្នកបកការអង់គ្លេសមកដែរអូជា server JX2 I think the server need to apply the loading balance uh balancer balance balancer អូគាត់អង់គ្លេសរៀងខ្លាំងខ្ញុំអត់សូវចេះអូខេប៉ុន្តែយើងអាចធ្វើការបកវាទៅក្នុង Google Translate បានណាហ្នឹងហើយអូខេហើយខ្ញុំបក Google Translate ថាសបាយគួរតែរៀបចំនៅរចនាសម្ព័ន្ធថ្មីហ្នឹងហើយ ដើម្បី ធ្វើឲ្យការឆ្លើយតបណាអានេះមកខ្ញុំមើលតាម Google Translate ណាដើម្បីធ្វើឲ្យការឆ្លើយតបនៅសំណើដែលគ្នាយើងបានដាក់ទៅឲ្យគាត់នឹងបានឆ្លើយតបបានលឿនចឹងប្រហែលជាបើអានេះបើនៃខ្ញុំយល់ទេណាដោយសារខ្ញុំមិនសូវចេះបកដែរ sorry ផងអឺប្រហែលជាគាត់ថាអូខេអាចឲ្យមានអ្នកដែលគាត់ control ទៅលើ page ឬក៏ក្នុង game ដែលមាន player គាត់តែងតែ recommend ចូលទៅឲ្យមានអ្នកគាត់ឆ្លើយតបយ៉ាងលឿនណាហ្នឹងហើយ ទី2គឺណាំពេជ្រសំណាងបងប្រុសហ្នឹងហើយទី1គាត់ថាឲ្យស្វែងរកអ្នកដែល call server ដែលធ្វើតាមផ្លូវច្បាប់អឺកន្លែងនេះខ្ញុំអត់ទាន់ហ៊ានថាមិនដែរព្រោះប្រហែលជាអាចមកពីសបាយគាត់ផុត license ឬក៏មិនបានគាត់អាចធ្វើការ take action ទៅលើអ្នកដែលគាត់ call server ហើយនៅគាត់អ្នកដែលគាត់ call ឬក៏ attach server មួយហ្នឹងអឺប្រហែលជាគាត់ក៏ដឹងដែរថាអូខេសបាយផុត license អញ្ចឹងណាអញ្ចឹងគាត់អាចធ្វើការ attach server ហ្នឹងបាន ទី2បិទកម្មវិធី help ផ្សេងៗដូចជា Auto Nerosi មួយចំនួនអាត្មានិយមដាក់តែ Hero ច្រើនអឺកន្លែងនេះអឺមិននិយាយទេហ្នឹងហើយដោយសារខ្ញុំក៏ Auto ដែរខ្ញុំដាក់ Auto វាយសភៅវាយអីលក់ដែរប៉ុន្តែគ្រាន់ថាខ្ញុំ Auto បាយខ្ទង់5 6 Hero ទេខ្ញុំដាក់ដាក់ច្រើននេះដោយសារម៉ាស៊ីនខ្ញុំរៀង stir អញ្ចឹងណាហ្នឹងហើយកន្លែងនេះបើមិនសិនជាបិទបានក៏ល្អដែរព្រោះដោយសារគេលេងស្មារតីភាពគ្នាទៅហ្នឹងហើយបើគេបិទខ្ញុំក៏អត់មានលេងដែរអញ្ចឹងគឺស្មារតីភាពគ្នា ទី3ឲ្យ T point ហាត់ free free ចំពោះករណី T point ហាត់ free នេះបើពី GM ខ្ញុំគិតថាមិនងាយទេហ្នឹងហើយដោយសារភាគច្រើនសបាយគាត់បើកជាក្រុមហ៊ុន គឺគាត់រកប្រាក់ចំណេញអញ្ចឹងណាអូខេពីប្រឆាយគាត់ថា server ដាច់ license ពិបាកគ្រប់គ្រងអញ្ចឹងហើយអ្នកគ្រប់គ្រងគ្មានចៃក្រៅពី start server ទេកន្លែងនេះ អឺបើយើងមើលទៅ ពេលបច្ចុប្បន្ន GM ភាគច្រើនគឺគាត់ maintenance server ស្មើពាក្យ restart server ហ្នឹងនៅពេលដែលគាត់ restart ហើយគឺអឺចូលលក្ខណៈដែរដោយសារគេ attach server តែបើសិនករណីគេដាក់តាក់ជើងក្នុងក្រុងគាត់ restart server គឺវាបាត់ហើយប៉ុន្តែនេះ attach server គឺអត់បាត់ទេអញ្ចឹង GM គួរពិចារណាកន្លែងចំណុចមួយនេះដែរអឺពីបងប្រុសសុធីអឺ I will stop about 2 week តាំងចិត្តពេកគាត់ថាគាត់ប្រហែលជាឈប់ហើយពីសប្តាហ៍ កំឡុងពេល2សប្តាហ៍ហ្នឹងគាត់មិនចង់លេងទៀតទេប្រហែលជាគាត់ពិបាកចិត្តពេកនៅហ្គេមលេងសុបាយចិត្តទៅជាពិបាកចិត្តអឺពី Brother Sticky ណែគាត់ថា Let's go ដងអឺបើសិនជាករណីយើងទៅលេងអត់ដង យើងអាចចូលលេងបានបងប៉ុន្តែ អ្វីដែលសំខាន់ជាងគេយើងត្រូវចាំអាម៉ាត់ថាអឺគ្រប់អឺ player ទាំងអស់នៅពេលដែលមានតកោណាលេងច្រើនគឺគេតកោកន្លែងហ្នឹងហើយមូលហេតុអីដែលខ្ញុំឈប់ live ហ្នឹងឯង ដោយសារនៅពេលដែលខ្ញុំ live ភាគច្រើនពេលវ័យគ្នាគឺមានអ្នកដាក់តាក់ជើងហើយខ្ញុំក៏មិនដឹងថាពីណាដែលដាក់តាក់ជើងហ្នឹងណាអញ្ចឹងបើខ្ញុំខ្ជិល live ហ្មងទៅព្រោះបើសិនជាករណីខ្ញុំ live អូខេមានមនុស្សមកលេងច្រើនមែនប៉ុន្តែអ្នកតាក់ជើងក៏ដេញតាមតាគោខ្ញុំដែរខ្ញុំ live ឡើយណាគាត់មើល live ខ្ញុំគាត់ដាក់តាក់ជើងអញ្ចឹងមានថាគាត់ក៏ជាអ្នក follow page ខ្ញុំមួយដែរអញ្ចឹងណាបាត់ហើយបើកអឺបាត់ហើយបើកបើកហើយក៏បិទហើយក៏ចង់លុបចោល អឺហ្នឹងដូចខ្ញុំដែរបងបងជីវ័នជាទូទៅចំពោះហ្គេមមួយនេះនៅពេលដែលខ្ញុំបើកអត់ចូលខ្ញុំមានអារម្មណ៍ថាតានតឹងជាមួយវាដែរហើយខ្ញុំក៏បិទហើយខ្ញុំទៅលេងហ្គេមផ្សេងហើយបើឲ្យលុបចោលដូចជាមិនងាយលុបដែរព្រោះពិបាកដោនពេកបងនៅតាមខេតដល់ពេលទំហំពេកធំពេកខ្ញុំក៏ពិបាកដោនអឺមិនដឹង server នេះអីទេ KDMV នេះខ្ញុំអត់អានទេណាអឺជាទូទៅ Prota Gaming អឺ server មួយនេះ បើសិនជាករណី GM ឬក៏សបាយគាត់មានការ take action ទៅលើអ្នក ដែលគាត់ attach server ខ្ញុំគិតថានៅតែលេងបានវានៅតែសបាយហ្នឹងហើយយើងជាអតិថិជនអតិថិជនត្រូវតែទៅទទួល បាន សេវាឬផលិតផលដែលល្អសមនឹងតម្លៃដែលចំណាយ បាទក្រុមហ៊ុនមិនអាចផ្ដល់សេវាល្អរាប់ឆ្នាំហើយយើងនៅទ្រាំធ្វើអីអឺដោយសារវាអត់មាន server ណាឬក៏ game ណា ដែលយើង អាចលេងបានប្រហែលវា ណាឬក៏ល្អជាងវាដល់ពេលអញ្ចឹងទៅយើងនៅត្រំលេងជាមួយសបាយហ្នឹងហើយណាសបាយគាត់ជាក្រុមហ៊ុនហ្គេមបើយើងនិយាយអាម៉ាត់ទៅក្រុមហ៊ុនហ្គេមនៅប្រទេសខ្មែរយើងណាអឺ Mobile Legend គាត់ជាក្រុមហ៊ុនហ្គេមមួយដែរប៉ុន្តែគាត់អត់មានទីតាំងនៅខ្មែរទេហ្នឹងហើយប៉ុន្តែគាត់ថាគាត់មាន tournament អីច្រើនលេងហ្គេមប្រកួតប្រជែងច្រើនប៉ុន្តែបើសួរមានទីតាំងអត់អត់សបាយពីមុនគាត់ធ្លាប់បោះទីតាំងតែតាមពេលបច្ចុប្បន្ន ក៏ដកទីតាំងចឹងអានឹងយើងក៏អត់ដឹងដែរប៉ុន្តែគាត់ថាគាត់មានទីតាំងក្នុងខ្មែរស្រាប់ចឹងណាចឹងវាធ្វើឲ្យ player យើងគាត់មានទំនុកចិត្តទៅលើសបាជាងអឺ server ផ្សេងផ្សេងបើយើងនិយាយពី server ហ្នឹងហើយនគរសបាយក៏លើអាកាសដែរស៊ីសងទៅលើអ្នកគោប្រូសាសានីសានីក្លីបវាអត់នេះទេវាអឺវាមិនប្រកាសថាអូខេ server នេះមាន បញ្ហាការ attach server server នោះមានបញ្ហាការ attach server មនុស្សលេងកន្លែងណាច្រើនវា attack កន្លែងហ្នឹងនិយាយមកទៅ attack សន្តិភាពមែនទេឧត្តមក៏ error ដែរអឺបើយើងនិយាយអាម៉ាត់ទៅការ attack server មួយនេះខ្ញុំអត់ច្បាស់ដែរបងវាជាទូទៅខ្ញុំមិនដឹងតែគាត់ attack បែបណាព្រោះខ្ញុំអត់ចេះទេខ្ញុំនិយាយត្រង់ខ្ញុំបើសិនជាករណីដូចគ្នាយើងអូខេប្រើ TV auto អាហ្នឹងគេប្រើរាប់ឆ្នាំហើយខ្ញុំចេះប្រើគ្រាន់តែខ្ញុំយកមក share អាហ្នឹងខ្ញុំដឹង ប៉ុន្តែបើឲ្យខ្ញុំទៅកោ server កោអីលៀអត់កើតហ្នឹងគឺខ្ញុំអត់ចេះទេនិយាយទៅហើយក៏ខ្ញុំអត់មានអារម្មណ៍ណាតអង្គុយកោឬក៏ចង់កោគេគឺខ្ញុំអត់ដែលមានកំណត់បែបហ្នឹងទេនិយាយទៅណាមកពី GMK Pro ប៊ុនលេងអឺខ្ញុំមិនហ៊ាននិយាយទេព្រោះយើងត្រូវដឹងអាម៉ាត់ថា GM គាត់គ្រាន់តែជាអ្នកកាន់ server ឯងគាត់មិនមែនជាអ្នកកាន់ system ហើយពេលបច្ចុប្បន្ននៅពេលដែលមានបញ្ហាបែបហ្នឹងយើងមិនដឹងថាពីណាអ្នកកាន់ system ឯងក៏អត់តន់ចេញមកឲ្យយើងដឹងឯងណា ហើយយើងលេងរាប់ឆ្នាំហើយដឹងតែពីណាកាន់ system ហ៎ឲ្យសុបាយហ៎ណាយើងដឹងតែ GM GM គាត់ live គាត់ចេញ event ហើយយើងក៏មិនដឹងថា event ហ្នឹង GM ដែលគាត់ live គាត់នេះគាត់ចេញដែរវាអាចមានអ្នកផ្សេងគាត់បោះមកមេពីគាត់គាត់បោះ event ហ្នឹងមកអញ្ចឹងណាវាអាចបែបហ្នឹងហើយមនុស្សនៅពេលយើងធ្វើការមានក្រុមហ៊ុន មានអីមកទីតាំងមួយនៅធ្វើការជាមួយគ្នាអាហ្នឹងយើងអាចនិយាយគ្នាបាន តែបើតាមដឹងសុបាយដូចធ្វើការតាមផ្ទះអញ្ចឹងណា នៅពេលដែល meeting ខ្ញុំជឿថាប្រហែលជាអាច meeting តាម online អញ្ចឹងទៅប្រហែលជាអាចពិបាកវិញ Husel BAWN សុបាយអូខេតោះអញ្ចឹងចំពោះការ comment បើយើងមើលទៅ អ្វីដែលសំខាន់ជាងគេពី player គាត់ចង់បានឲ្យមានអ្នក control server រៀងល្អហើយមានអ្នកឆ្លើយតបនៅ ក្នុងអឺ page របស់សុបាយបាន ត្រឹមត្រូវហ្នឹងហើយ ហើយ មានអ្នកចង់បានអូខេសប្បាយគួរទិញ license បន្ថែមហើយមាន event មួយចំនួននៅក្នុង ការប្រកួតប្រជែងស្ដាប់ JX ហ្នឹងហើយកុំប្រឡែងដៃចោលពេកហើយមានឲ្យចង់ឲ្យមានការ take action ទៅលើទៅលើអ្នកគាត់ attach server អញ្ចឹងមាន3 4ចំណុចហ្នឹងដែលល្អល្អហ្នឹងហើយចំណុចផ្សេងផ្សេងអីខ្ញុំអាចឆ្លើយបានគឺខ្ញុំឆ្លើយរួចហើយហ្នឹងហើយអូខេអ្នកទាំងអស់គ្នា អញ្ចឹងអឺ មួយរយៈនេះខ្ញុំជឿថាអ្នកទាំងអស់នេះមានអារម្មណ៍តានតឹងដូចជាខ្ញុំដែរណាប៉ុន្តែក៏ព្យាយាមប្រើអារម្មណ៍ជាមួយនឹងហ្គេមច្រើនពេកហ្នឹងធ្វើឲ្យយើងអត់សុបាយចិត្តទេព្រោះយើងមកដើម្បីសុបាយដល់ពេលដែលវាមកអត់សុបាយយើងទៅរកហ្គេមផ្សេងលេងអូខេហ្នឹងហើយអូខេចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាអូខេអរគុណបាយបាយ